ចាំទេមនុស្សម្នាក់នេះរឿងរ៉ាវច្រើនណាស់លបសាងរួមគ្នាខ្ញុំចាំថាពាក្យចុងក្រោយគឺពាក្យលាហើយយើងក៏បែកគ្នា ជាយាមខំបំភ្លេចកិច្ចពីអតីតខំបំភ្លេចរឹកនឹកគិតច្រើនលើដើមគ្រប់វិនាទីពេលដកដំហើមក៏ចាប់ដើមនឹកគេ ទោះក្នុងនាមជាអ្វីក៏បានដែរសុំពេលក្បែរត្រឹមមួយនាទីនឹកអូនខ្លាំងណាស់ ជ្រៅសុនសាមធ្លាក់ទឹកភ្នែកសោកា អ្វីក៏បានដែរសុំពេលខ្មែរត្រឹមមួយនាទីនឹងអូនខ្លាំងណាស់ សុនសាមធ្លិកទឹកភ្នែកសោកានឹកពុំធ្លាប់ដឹងធ្នមបី